អូខេសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីដោយអ្នកទាំងអស់គ្នាបានឃើញចំណងជើងអញ្ចឹងអឺកាលពីប្រហែលនាទីមុនខ្ញុំត្រូវបានទទួលអ៊ីមែលមួយពីខាង YouTube ថា channel ខ្ញុំត្រូវបាន block ហើយហើយឥឡូវហ្នឹងគឺគេបាន block channel ខ្ញុំលែងឲ្យ post វីដេអូតទៀតហើយខ្ញុំមានអារម្មណ៍ថាអត់ដឹងថាខ្ញុំត្រូវនិយាយថាមិនដែរពេលដែលខ្ញុំទទួលបានសារហ្នឹងភ្លាមភ្លាមហើយវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ពិបាកចិត្តមែនតើព្រោះអីអ្នកទាំងអស់គ្នាដឹងហើយថា YouTube គឺជាអឺផ្នែកមួយនៃដែលដែលខ្ញុំធ្វើការហងៃនឹងហើយវាពិតជាសំខាន់មែនតើសម្រាប់ការងាររបស់ខ្ញុំ បើសិនជាវា block ខ្ញុំគឺបើសិនជា YouTube block block ខ្ញុំគឺចប់តែម្ដងហើយអ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយថាហេតុអីបាន YouTube block ខ្ញុំហីអ្នកទាំងអស់គ្នានៅមើលឃើញវីដេអូខ្ញុំទៀត ហើយវីដេអូហ្នឹងគឺជា April Fool Day អរគុណអ្នកនរគ្នាមែនតើដែលបានចាប់អារម្មណ៍ទៅលើវីដេអូមួយនេះអរគុណអ្នកនរគ្នាចាប់អារម្មណ៍ទៅលើព័ត៌មានពីបុនលេងហើយ Yes Happy April Fool Day អ្នកនរគ្នាសង្ឃឹមថាទាំងអស់គ្នានៅផ្ទះ Stay home stay safe សុខភាពទាំងអស់គ្នាក៏ដូចជាគ្រប់តាមគោលការណ៍ថ្មីរបស់ក្រសួង ទៅតែចេញហ្នឹងគឺចាប់ពីម៉ោង8យប់រហូតដល់ម៉ោង5ភ្លឺបើសិនជាអត់មានការចាំបាច់ទេកុំទៅក្រោយរយៈពេលពីឥឡូវទៅរហូតដល់2សប្តាហ៍ទៀតហ្នឹងគឺគេត្រូវការឲ្យយើងនៅផ្ទះអញ្ចឹងសូមគោរពតាមគោលការណ៍របស់រដ្ឋាភិបាលដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺ Covid-19 នៅផ្ទះទាំងអស់គ្នាបើសិនជាមានការចាំបាច់ទៅក្រៅអូខេអរគុណអ្នកទាំងអស់គ្នាមែនតើអរគុណម្ដងទៀត sorry ដែលកុហក អឺប៉ុន្តែសប្បាយចិត្តបើសិនជាអ្នកបានคลิกចូលមើលវីដេអូហ្នឹងហើយជួបគ្នានៅក្នុងវីដេអូក្រោយទៀតថ្ងៃនេះគឺជាថ្ងៃទី10 11ដែលយើង quarantine yes bye bye yes love you all